ra mệt Disable. Không có gì là mà thì ở dùng mặt coi dưỡng thuốc ở mặt hai mới là thái mặt coi nó có hổng như này. Mặt coi nó đâu បាទប្រទេសទៅមកពីពេទ្យថ្មីទៀតហើយហៅគាត់ពេលសួរខុសអ្វីប្រាប់ថាខុសភ្លើងស្តុបតបខៀវត្រូវបន្ថយលម្អឿនតែឃើញកាមេរ៉ាចុងក្រោយបែរជាអស់ក្តីកង្វល់របស់កសិករទៀតហើយអំពីទីផ្សារកសិកម្មយើងថ្មីថ្មីនេះប៉ូលីសមួយក្រុមដែលបាន ដាក់គោលដៅនៅចំណុចក្រោមស្ពានអាកាសតិកណូបានធ្វើឲ្យមហាជនផ្ទុះការរិះគន់មិនសមใจទៀតហើយក្រោយពីបានធ្វើការចេញស្ទាក់ខាត់រថយន្តមួយគ្រឿងទាំងដែលភ្លើងសញ្ញាពណ៌បៃតងនៅលោតតែ តាមរយៈវីដេអូបានបង្ហាញឲ្យឃើញរថយន្តប្តីប្រពន្ធមួយ បាន កំពុងបើកបរចេញពីស្ពានអាកាសស្មៃជើងនៃវិទ្យាល័យសន្ធមុខលុះមកដល់ស្ពានអាកាសតិចណូរថយន្តក៏បាត់ឆ្វេង រួមជាមួយអ្នកដំណើរដតីផងដែរខណៈភ្លើងសញ្ញាពណ៌បៃតងកំពុងលោតភ្លឹបភ្លែតភ្លឹបភ្លែតប៉ុន្តែអ្វីដែលមិនស្មានដល់នោះខណៈចាក់ចេញពីភ្លើងស្តុបពណ៌បៃតងស្រាប់តែប៉ូលីសមួយក្រុមទូចេញមកខាត់តែម្ដង នៅក្នុងវីដេអូ ម្ចាស់រថយន្តបានសួរថាតើគាត់ខុសអ្វីនៅពេលនោះប៉ូលីសក៏ឆ្លើយថាខុសភ្លើងស្តុបស្តុបគេឲ្យបន្ថយល្បឿនទោះជាយ៉ាងណា ប្រហែលដោយសារឃើញកាមេរ៉ាហើយមិនអាចបកស្រាយអំពីច្បាប់ថ្មីដ៏ចម្លែកនេះចុងក្រោយក៏សុំកាហ្វេហើយហួសចិត្តបំផុតនេះបើតាមម្ចាស់រថយន្តដែលមានគណនី Facebook ឈ្មោះ ទេពរស្មីនៅថ្ងៃអាទិត្យទី9ខែមេសា បានបង្ហោះវីដេអូផុសតាងជាក់ស្ដែងរៀបរាប់ ទាំងហួចចិត្តថាជួបទៀតហើយតើជាច្បាប់ថ្មីស្តុបខៀវត្រូវបន្ថយលបឿនប្រាប់ថាមានកាមេរ៉ាចុងក្រោយថាខ្ជិលផាកហើយសុំកាហ្វេក៏ខ្ញុំឲ្យ20000រៀលទៅដូចមកសាយចឹងលក្ខណៈនេះគេតែអឺបានត្រឹមដើរជិះលុយគេគាត់គេមិនដើរគេលុយណាគេគាត់តែហួមតើយើងទៅសុភាតអីគេសោះអឺគេគាត់តែហួមតើ

ណាបងខុសគេឲ្យដកយកទៅខាក់នៅកន្លែងនឹងបឹងសញ្ញាផ្លូវជើងខារ៉ាអឺចុះឥឡូវឥឡូវខ្ញុំអត់យល់ដល់ខ្ញុំខ້ອຍដែរខ្ញុំខ້ອຍដែរខ្ញុំស្បស្បខ្ញុំអាចទៅខ້ອຍលម្អឿនស្បខ້ອຍទៅខ້ອຍលម្អឿនតែមានតសញ្ញាអីដើម្បីឲ្យដឹងថាត្រូវខ້ອຍហ៎ អស់ក្តីកង្វល់របស់កសិករទៀតហើយអំពីទីផ្សារកសិកម្មយើងមជ្ឈមណ្ឌលពាណិជ្ជកម្មកសិកម្មកម្ពុជាដំបូងគេនៅកម្ពុជាសូមជម្រាបជូនដំណឹងដល់ប្រជាកសិករតាមបណ្ដាសហគមន៍កសិកម្មទាំងអស់មេត្តាជ្រាបថាមជ្ឈមណ្ឌលយើងខ្ញុំសូមប្រកាសទទួលទិញបន្លែផ្លែឈើនិងត្រីសាច់ពីកសិករក្នុងមួយថ្ងៃចំនួន500តោនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញទៅទីផ្សារអន្តរជាតិជាងនេះទៅទៀតមជ្ឈមណ្ឌលមានតូបជួលសម្រាប់លក់កសិផលបោះដុំនិងមានចំណតធំទូលាយសម្រាប់អតិថិជនមកពីបណ្ដាខេត្តអាស័យដ្ឋានមជ្ឈមណ្ឌលផ្លូវវែង ស្រេងភូមិត្រពាំងថ្លឹងសង្កាត់ចំចៅមួយខណ្ឌពោធិ៍សាត់ជ័យរាជធានីភ្នំពេញទូរស័ព្ទទំនាក់ទំនង070 8012 071 77 77 212 092 8012